រិមិត្តជាទីមេត្រីភ្ញាក់ផ្អើលខ្លាំងចូលទៅម៉ាសសាបាត់លុយពិតបានលុយសែន800ដុល្លារទៅវិញបុរសម្នាក់ហៅស្រីពៅចូលម៉ាសសាមួយម៉ោងតម្លៃ3ដុល្លារហើយបានដកលុយពីកាបូបឲ្យថ្លៃម៉ាសសារួចជិះម៉ូតូចេញទៅបាត់តាំងពីម៉ោង7យប់រហូតដល់ម៉ោង12យប់ទើបត្រឡប់មកវិញហើយប្រាប់ថាលុយ900ដុល្លារត្រូវបានប្តូរទៅជាលុយសែនចំនួន800ដុល្លារ។ ចំណែកនារីដែលជាអ្នកម៉ាស្សាបានអះអាងថាបុរសនោះកាន់កាបូបនឹងទូរស័ព្ទជាប់រហូតតើឲ្យគាត់យករបស់ភ្ញៀវយ៉ាងម៉េចបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង12និង10នាទី រំលងអាត្រាចូលថ្ងៃទី23ខែមីនា2023នៅហាងម៉ាសាកោជប់មួយកន្លែងតាមបណ្ដោយផ្លូវលេខ371កែនឹងផ្លូវ217សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញរឿងរ៉ាវនេះកំពុងតែជជែកវែកញែក រវាងអ្នកម៉ាស្សានិងបុរសដែលជាភ្ញៀវដោយគាត់អះអាងពិតប្រាកដថាលុយគាត់គឺជាលុយពិតចំនួន900ដុល្លារប៉ុន្តែពេលដែលចេញពីហាងម៉ាស្សាទៅដល់ផ្ទះតើមើលឃើញថាលុយនេះ គឺជាលុយសែនមិនមែនជាលុយរបស់គាត់ឡើយទើបរហូតដល់ម៉ោង12យប់ត្រឡប់មកដល់ហាងវិញ ហើយបានស្រែកឡូឡាប្រាប់ថាអ្នកម៉ាស្សាលួចបដូរលុយគាត់ ទោះជាយ៉ាងណាអ្នកម៉ាសាបានអះអាងថាគាត់មិនបានយកនោះទេគាត់បានឃើញបុរសជា ភ្ញៀវនោះកាន់កាបូបនឹងទូរស័ព្ទជាប់តើគាត់មានពេលឯណា លួចយ៉ាងម៉េចដូរយ៉ាងម៉េចកើតចានេះគឺជារឿងរ៉ាវមួយកំពុងតែល្បីនៅក្នុងបណ្ដាញសង្គម Facebook ផ្ទុះខ្លាំងមែនទែនសៀវពេញបណ្ដាញសង្គមតែម្ដងជាមួយនឹងបញ្ហាភ្ញៀវទៅកោះជុំបាត់លុយពិន បានលុយក្លែងខ្លាយមកវិញ។